ទុកការរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីបេក្ខនារីពីររូបពាក់ឈុតបង្ហាញលបាញ់ស៊ីសងធ្វើជាឈុតតំណាងខេត្តក្រុងក្នុងការប្រកួតនេះមហាជននិងអ្នកសិល្បៈមួយចំនួនបាននាំគ្នារិះគន់យ៉ាងខ្លាំងទៅលើបេក្ខនារីពីររូបដែលមកពីក្រុងបាវិតបានបង្ហាញរូបភាពការសម្ដែងសមត្ថភាពរបស់ខ្លួនដែលមើលទៅមានភាពខុសឆ្គង។ នារាត្រីថ្ងៃទី24ខែសីហានេះដែលកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022បានឈានដល់វគ្គឈុតតំណាងខេត្តក្រុងចំនួន35ដែលបង្ហាញដោយបេក្ខភាពទាំង35នាក់ភាពខុសឆ្គងនោះគឺដោយសារតែបេក្ខនារីពីររូប បានក្រុងឈុតសម្លៀកបំពាក់នារីបម្រើការនៅកាស៊ីណូហើយកាន់បង្ហាញរូបបៀនិងមេអាប៉ោង នៅចំពោះមុខផ្ទាំងរូបភាពប្រាសាទអង្គរវត្តយ៉ាងធំនៅពីក្រោយ មហាជន បាន បង្ហាញការខកចិត្តជាខ្លាំងបន្ទាប់ពីកម្មវិធី Miss Grand Cambodia 2022ដែលជាកម្មវិធីប្រកួតសម្រស់របស់កម្ពុជាបែរជាយកល្បែងស៊ីសងមក បង្ហាញភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមនៅលើឆាកប្រឡងដែលជាឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិតបានបង្ហាញឈុតតំណាងក្រុងពួកគេ ដែលឆ្នៃបង្ហាញពីលបែងក្នុងកាស៊ីណូក្នុងក្រុងនោះទន្ទឹមនេះដែរមហាជន បានសម្ដែងការមិនពេញចិត្តឈុតទាំងពីរនេះព្រោះព្រះរាជា ណាចក្រកម្ពុជា មិន បានរីកចម្រើន ដោយសារលបែងស៊ីសងទេ ហើយលបែងស៊ីសងគ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិតំណាងខេត្តឬតំណាងឲ្យប្រជាជនកម្ពុជានោះទេ ហើយលបែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ សកម្មភាពមួយនេះបានធ្វើឲ្យមហាជនជាពិសេសទស្សនិកជន ដែលបានទស្សនាតាមរយៈបណ្ដាញសង្គមបានបង្ហាញការមិនពេញចិត្តនិងបានរិះគន់ដោយចាត់ទុកថាកាយវិការនេះហាក់បង្ហាញពីភាពអាប់អោនសម្រាប់ប្រទេសកម្ពុជា ផលិតករលោកហ៊ុយយ៉ាឡេងបានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពវីដេអូខាងលើនេះថាធ្វើមិនបានឆ្លងក្រសួងគឺបែបនេះឯង អ្នកដែលចេញមុខទទួលខុសត្រូវនិងបកស្រាយគឺអ្នកដឹកនាំកម្មវិធីទោះជាចង់បង្ហាញថាខេត្តពីរនេះមានកាស៊ីណូក៏មិនគួរណាយករូបអង្គរវត្តរបស់ដូនតាមកពាក់ព័ន្ធដែរលោកបញ្ជាក់ថាល្បែងមិនគួរណាលើកដំកើងព្រោះយើងជាពុទ្ធសាសនិកយុទ្ធសាស្ត្រល្បីឲ្យគេជេរក៏មិនគួរត្រូវប្រើនៅក្នុងកម្មវិធី លក្ខណៈអន្តរជាតិយើងមានអ្វីអ្វី ជាច្រើនរាប់មិនអស់ ដែលត្រូវបង្ហាញក្រៅពីលបែងសង្ឃឹមថាកម្មវិធីអន្តរជាតិត្រូវ បានឆ្លងកាត់ជាមួយក្រសួង ដើម្បីកុំឲ្យមាន កំហុសបន្តទៀតដោយលេខមហាជនមួយចំនួនទៀតក៏បានបញ្ចេញមតិរិះគន់ដែរថា មិនចង់រិះគន់ទេ តែច្បាស់ច្បាស់ខ្លាំងទោះឈុតតំណាងខេត្តមែនពិតគួរណាស់បង្ហាញពីអ្វីដែលដូនតាបន្សល់ទុកនេះមកច្បាស់ច្បាស់យើងដឹងថាឈុតតំណាងខេត្តបង្ហាញពីសក្តានុពលរបស់ខេត្តនោះ តែបរទេសឃើញគេមិនគិតដូចអ្វីដែលយើងបង្ហាញនេះទេទទួលស្គាល់ថាប៉ោយប៉ែតជាតំបន់កាស៊ីណូតំបន់លបែងមែនតែការដែលយកលបែងស៊ីសងមកបង្ហាញមកតំណាងឲ្យក្រុងមួយនឹងសួរថាវាល្អណាស់មែនទេខ្វះអីប្រវត្តិតកតងទៅនឹងប៉ោយប៉ែតកាស៊ីណូកន្លែងលេងលបែងស៊ីសងមិនមែនមានតែនៅប៉ោយប៉ែតមិនមែនមានតែនៅបាវិតប្រទេសកម្ពុជាយើងទេ ប្រទេសផ្សេងមានខ្លាំងជាងយើងទៀតមានឆ្ងល់ទេថាហេតុអ្វីបានជាប្រទេសគេមិនធ្វើឈុតបែបហ្នឹងព្រោះគេដឹងថាធ្វើទៅលក់មុខជាតិគេខ្ញុំជាអ្នកបន្ទាយមានជ័យមួយរូបហើយក៏ធ្លាប់រស់នៅប៉ោយប៉ែតមួយរយៈពិតជាមានការស្រងាក់ចិត្តយ៉ាងខ្លាំងជាមួយនឹងឈុតហ្នឹងយ៉ាងណាចំពោះការរិះគន់ជាច្រើនខាងលើនេះ គេនៅមិនទាន់ឃើញមានភាគីពាក់ព័ន្ធណាមួយដែលជាអ្នករៀបចំកម្មវិធីខាងលើ ចេញមកធ្វើការបកស្រាយនៅឡើយទេរហូតមកទល់ពេលនេះ តែទោះជាយ៉ាងណាក្រៅពីការរិះគន់ខាងលើនេះក៏មានមហាជនមួយចំនួនទៀតក៏បានស្នើសុំឲ្យមហាជនក៏មានការរិះគន់ទៅលើបេក្ខនារីដែលសម្ដែងឈុតមួយនេះត្បិតនាងធ្វើទៅតាមអ្នករៀបចំកម្មវិធីប៉ុណ្ណោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។